ហើយឃើញតែតាំងហ៊ុនម៉ាណិតឲ្យទៅកាន់រងជើងគោកខ្ញុំសូមបញ្ជាក់ទុកឲ្យហើយ ក្នុងករណីដែលហ៊ុនម៉ាណែតចេញមកធ្វើនយោបាយអ្នកដែលឡើងកាន់ជើងគោកគឺអនុជើងគោកបច្ចុប្បន្ននឹងជាបញ្ជាការកងពល70ម៉ៅសុផាត់មិនមែនហ៊ុនម៉ាណិតទេមិនមែនហ៊ុនម៉ាណិតទេ សូមបញ្ជាក់ទុកជូនទៅហើយកុំឲ្យប៉ាន់ស្មានទៅឯសប្រាស់ហើយត្រូវជឿជាក់នៅក្នុងកងទ័ពគឺការរៀបចំខ្ញុំមានសិទ្ធិនឹងចាត់ចែងបែបនេះមានសិទ្ធិនឹងចាត់ចែងបែបនេះដោយពិភាក្សាជាមួយនឹងអគ្គមជាការនឹងរដ្ឋត្រីកាពិជារដ្ឋត្រីកាពិជានេះជាការរៀបចំជាការរៀបចំហើយទៅថ្ងៃក្រោយអ្នកតំណងក៏ត្រូវតែ ផាន់ឥឡូវហ្នឹងក៏ខ្ទង់60ផ្លែ60ជាតិដែរហ៎68ដែរក៏ត្រូវតែប្រហែលហើយសើនឯងម៉ា67អឺសិតទៅហុកទៅទៀតចិត្តទៅអស់ហើយអញ្ចឹងឯងនៅទីហ៊ានបន្តវើនក៏ត្រូវតែរៀបចំដែរក៏ត្រូវតែរៀបចំដែរ RA7 ស្ដែងចេញនៅភាពទាន់សម័យ